នៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅចាប់អាសាំងជាមួយខ្ញុំយើងត្រូវរួមគ្នាទៅទទួលការចាក់វ៉ាក់សាំងប្រឆាំង COVID-19 អូខេពីបំនេះបំនេះបំជំរាបសួរក៏ជាសួស្តីអរគ្នាខ្ញុំប៊ុនលេងសាកុំមកកាន់វីដេអូថ្មីហើយវីដេអូថ្ងៃនេះយើងនឹងចេញក្រៅគឺខ្ញុំនឹងទៅចាប់វ៉ាក់សាំងខ្ញុំចង់នាំអ្នកនរគ្នាទៅថាតើពេលយើងទៅចាប់វ៉ាក់សាំងហ្នឹងដែលយើងធ្វើគេខ្លះឥឡូវកុំឲ្យខាត់ទៅយូរតោះ ទៅជាមួយខ្ញុំទាំងអស់គ្នាយ៉ាប់ Yes បាទបងអូខេអញ្ចឹងឥឡូវខ្ញុំមកដល់កន្លែងចាក់វ៉ាក់សាំងហើយ excited នឹងការចាក់វ៉ាក់សាំងហើយនេះអ្នកទាំងអស់គ្នាចាំមើលថាតើមានអ្វីកើតឡើងខ្លះ Yes អូខេឥឡូវហ្នឹងខ្ញុំបានកដាស់ចាក់វ៉ាក់សាំងហើយអ្នកទាំងអស់គ្នាប៉ុន្តែលេខខ្ញុំនៅរៀង ច្រើនទៀតចង់ខ្ញុំទៅផ្ទះសិន ដើម្បីហូបបាយផឹកមួយសិនព្រោះមិញប្រញាប់មកតែមិនញ៉ាំបាយផឹកទេតែសល់100នាក់ទៀតបានដល់ខ្ញុំអញ្ចឹង yes ទៅផ្ទះញ៉ាំអីសិនចាំមកវិញ A few moments later អូខេនិយាយទៅ yes អ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺបានដល់លេខ1210 1220មើលទៅចឹងលេខខ្ញុំ1292ចាំថាជា50នាក់ទៀតដោយសារតែគេនៅនេះគឺគេ បាយចែកអ្នកលេខគូហើយអ្នកលេខសេះនៅខាងក្រោយមកចឹងពួកខ្ញុំនៅខាងបានលេខគូចឹងណាតិចទៀតយើងនឹងចូលទៅដល់ខាងក្នុងដើម្បីគេចាប់អាសាំងយើងត្រូវការយកតាញាណប័ណ្ណមកហើយក៏ដូចជាសុំលិខិតក្រដាស់នេះដើម្បីបញ្ជាក់ថាយើងស្ម័គ្រចិត្តក្នុងការចាប់អាសាំងហ្នឹងហើយហើយកុំភ្លេចតាញាណប័ណ្ណហ្នឹងហើយជាពិសេសគឺតាញាណប័ណ្ណហ្នឹងមកបើមានតាញាណប័ណ្ណទេអាចយក passport យកមកសំខាន់ អ្នកខ្លះតែញ៉ាំគាត់ខូចអីចឹងហ្នឹងហើយគាត់ឲ្យយក passport យកឲ្យបាន yes ហ្នឹងគឺយើងនៅចាំសិន yes ឥឡូវហ្នឹងយើងអង្គុយចាំអស់រយៈពេលអស់រយៈពេលប៉ុន្មានហើយ1ម៉ោង7 2ម៉ោង ខ្ញុំអង្គុយចាំបានផ្លែតខ្ញុំឃ្លានបាយពេករត់ទៅហូបបាយបងអញ្ចឹងទៅទៀតចិត្តបានចូលហើយគាត់លេខគាត់មួយលេខខ្ញុំចិត្តគ្នាដឹងថាបានចូលទៅគេឲ្យចូលមួយគ្នាលោកលោកគ្រូមកកាយអូនមានជំងឺបេះដូងធឿនអត់ធឿនណាបេះដូងកំព្រីខ្ញុំមកពត់យេមកពត់ បន្តបងខ្ញុំសប្បាយចិត្តពេកបងទីឲ្យកៅគាត់ដល់ហ្នឹងបងបាទ36ជាគាត់គាត់សួស្ដីបងយេបានចូលមកដល់ខ្ញុំ គុណ11:40ចាំបងជិះទៅផ្ទះបងបាទអរគុណច្រើនឥឡូវនេះចាក់ហើយហើយប៉ិតទៅអត់មានអីទេណាបងនេះគាត់ថាគេអត់ឲ្យយើងធ្វើការធ្ងន់គេអត់ឲ្យយើងញ៉ាំជាតិស្វងខ្ញុំអត់ចេះជាតិស្វងខ្ញុំអត់ចេះញ៉ាំជាតិស្វងស្រាប់ចឹងអត់អីទេចែកថាពេលចាក់ចូលព្រមព្រៀងវាអាចមានអារម្មណ៍អាការៈថាយើងស្ពឹកដៃបន្តិចអីចឹងណាតែអត់អីទេវាអត់ធ្ងន់ធ្ងរទេហើយតមគ្រឿងសម្បត់គ្រឿងស្វងតមគ្រឿងគេហើយចឹងណា និយាយទៅតម៉ានកាន់តែយូរកាន់តែល្អឥឡូវហ្នឹងយើងទៅផ្ទះវិញហើយបើសិនជាយើងមានអាការៈដូចខែក្តៅខ្លួនអីចឹងគេឲ្យយើងលេបប៉ារ៉ាសេតាមុលនិយាយទៅពេលដែលមកចាប់វ៉ាក់សាំងគឺគេមានប្រាប់យើងហើយមុននឹងចូលទៅដល់ដំបងគឺគេឲ្យយើងសញ្ញាកណ្ដាស់ដិតមេដៃបញ្ជាក់ថាយើង យល់ព្រមក្នុងការចាក់ហើយបន្តមកទៀតគឺគេឲ្យយើងចូលទៅធ្វើកាតហើយគេនឹងថតរូបថតឲ្យហើយបន្ទាប់ពីគេធ្វើកាតហើយមិនគេចាក់វ៉ាសាំងឲ្យយើងហ្នឹងហើយហើយពេលដែលចាក់វ៉ាសាំងហើយគេឲ្យយើងអង្គុយ5 10នាទីឥឡូវហ្នឹងទៅផ្ទះវិញសិនចាំនិយាយតទៀតអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំមកដល់ផ្ទះ Eon 2វិញហើយអឺចឹងអាយូចាំ ហ្នឹងហើយអ្នកទាំងអស់គ្នា ពាក់បូយទៅវារៀងផុតសក់អត់សូវល្អមើលមែនតែវាអត់សូវសក់ចូលក្បាលអញ្ចឹងណាហ្នឹងហើយអញ្ចឹងយកតពីការឆាវ៉ាក់សាំងហើយឥឡូវមើលខ្ញុំឆាយម៉ោង11 25នាទី ឥឡូវម៉ោង1:22នាទីអីបន្ទាប់ពីចាក់ហើយអញ្ចឹងគឺគេអត់ឲ្យត្រូវអាមុខរបួសហ្នឹងត្រូវទឹកគេហើយមានអារម្មណ៍ថាខ្ញុំចុកដៃចុកនៅកន្លែងចាក់ហ្នឹងតិចអញ្ចឹងណាបានការចាប់អាសាំងលើកទី1របស់ខ្ញុំអី Yes អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាគ្រប់អាយុហើយអាចចាក់បានខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅចាប់អាសាំងទៅព្រោះអីវាអត់មានអីជាបញ្ហាអ្នកទាំងអស់គ្នាបើសិនយើងនិយាយមួយភាពធៀបជាមួយនឹងទូរស័ព្ទទៅវាដូច software update អញ្ចឹងហ្នឹងហើយខ្ញុំ copy style ពាក្យនិយាយហ្នឹងតាម Microsoft MKBHD ហ្នឹងហើយ idol យើងគាត់និយាយចឹងគាត់ថាវាដូចការ update security security system នៅក្នុង immune system អាប្រព័ន្ធផ្សំរាងកាយយើងចឹងវាដូចតែយើង update នៅក្នុងទូរស័ព្ទយើងដែរអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នាទៅចាក់វ៉ាក់សាំងទាំងអស់គ្នាហ្នឹងហើយបើសិនជាខ្ញុំមានអាការៈអីតាមដាន story ខ្ញុំទៅអ្នកនរគ្នាដឹងហើយ Yes ចឹងអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយទៀតអរគុណដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បើចូលចិត្តកុំភ្លេចជួយ like ជួយ share មួយផងហ្នឹងហើយខ្ញុំឲ្យមើលអាកន្លែងខ្ញុំចាក់ហ្នឹងអ្នកនរគ្នា ខ្ញុំបិទអាហ្នឹងដើម្បីកុំឲ្យត្រូវទឹកអូខេអញ្ចឹងចង់មើលវីដេអូទៀតអាច click ខាងនេះខាងនេះបានអូខេបាយបាយជួបគ្នាវីដេអូក្រោយទៀត